ពេលនេះយើងនឹងស្ដាប់នៅធម៌មួយដែលយើងត្រូវសន្សំទៅហើយមានម៉ែត្រមានថឹងនឹងកំណត់ដែលទូលអំពីការអប់រំនៅសតិការអប់រំនៅសតិនេះមានប្រយោជន៍សំខាន់ណាស់សម្រាប់មនុស្សសត្វនីមួយៗ អញ្ចឹងយើងត្រូវសិក្សាទៀតថាសតិមានន័យថាម៉េចសតិមានន័យថាសេចក្តីរលឹកសេចក្តីរលឹកនឹងជាឈ្មោះរបស់សតិហើយសត្វទាំងឡាយដែលមិនបានសេចក្តីសុខនៅក្នុងខ្លួននឹងមកអំពីគ្មានសតិដែលយើងច្រើននិយាយខាងក្រៅថា លប់សតិច្រើននិយាយថាលប់សតិដូច្នេះគឺថាលប់សតិបានន័យថាគ្មានសតិគឺចិត្តយើងអត់មានសតិអត់មានការភ្ញាក់រលឹកដូច្នេះបុគ្គលដែលរស់នៅដោយគ្មានសតិគ្មានសេចក្តីដឹងខ្លួនបុគ្គលនោះតែងជួបនៅសេចក្តីទុក្ខលំបាកក្នុងចិត្ត គឺថាចិត្តយើងចេះតែលំបាកព្រោះអាស្រ័យនឹងធម៌3លោភៈទោសៈមោហៈលោកភៈបើសិនជាកើតឡើងនៅក្នុងចិត្តរបស់បុគ្គលដែលគ្មានសតិលោកនឹងគឺលោកខ្លាំងចង់បានខ្លាំងលោកខ្លាំងចង់បានខ្លាំង ទោសៈខឹងខ្លាំងមោហៈវង្វេងខ្លាំងលោកខ្លាំងខឹងខ្លាំងវង្វេងខ្លាំងប្រកម្មខ្លាំងដោយសតិរលត់ដោយសតិរលត់ការបើលោកខ្លាំងខឹងខ្លាំងចង់បានខ្លាំងម្ល៉េះហើយក៏ត្រូវតែស្វែងរក នេះត្រូវស្វែងរកហើយមិនស្គាល់ប្រមាណនៃខ្លួននឹងលោភខ្លាំងចង់បានខ្លាំងហើយត្រូវស្វែងរកមិនស្គាល់ប្រមាណនៃខ្លួនគឺត្រូវប៉ះពាល់ដល់សត្វដតីដូចជាតួយ៉ាងសត្វទាំងឡាយដែលដាច់នៅហើយដាច់សិលណា ប្រកបដោយ ការបៀតបៀនជនដទៃមកវាចង់បានខ្លាំងពេករកអីមិនបានត្រូវតែទៅសម្លាប់សត្វបៀតបៀនជីវិតសត្វដទៃដើម្បីចង់បាននៅទ្រព្យសម្បត្តិនោះសម្រាប់ខ្លួនទៅជាសម្លាប់សត្វទៅធ្វើចោរកម្មលួចឆ្លន់ឆក់ ដណ្ដើមជនរត់របស់ជនរតីមកធ្វើជាទ្រព្យសម្បត្តិខ្លួនជួនកាលរហូតដល់ទៅសម្លាប់ហើយយកមកនេះតាំងពីមកមួយគ្រាន់តែសម្លាប់តែមិនយកមួយយកតែមិនសម្លាប់មួយទៀតសម្លាប់ហើយយកទៀតដើរទៅផ្លន់គេបាញ់គេសម្លាប់ទៅ យកកង់យកម៉ូតូយករបស់របរទាំងអស់នោះមកសម្រាប់ចាយវាយផឹកស៊ីបំរុងតែជីវិតរបស់ខ្លួនមិនបានគិតដល់ជីវិតជនតីដូច្នេះឈ្មោះថាបុគ្គលនោះមិនមានសេចក្តីស្រឡាញ់ខ្លួនទេមិនស្គាល់ប្រមាណខ្លួនបុគ្គលមិនស្គាល់ប្រមាណខ្លួនទៅសម្រាប់ជនតី ទៅលួចខកយកប្រសម្បត្តិជនតីរហូតដល់ទៅចាប់ប្រពន្ធគេទៅចាប់កូនគេមកធ្វើជាភរិយាខ្លួនទៅចាប់មកនឹងមិនស្គាល់ប្រមាណខ្លួនណាទៅកុហកគេទៅឆោបបោកគេទៅគេប្រវាញ់គេនឹងមិនស្គាល់ប្រមាណខ្លួនណា នឹងឈ្មោះថាបុគ្គលមិនស្រឡាញ់ខ្លួនហេតុអីបានទៅជាមិនស្រឡាញ់ខ្លួនព្រោះជនណាចង់បានពេកទៅសម្លាប់គេទៅលួចគេទៅចាប់ប្រពន្ធកូនគេភូតភើកុហកបោកព្រះចាប់សារពើយកទ្រពមកដើម្បីចិញ្ចឹមជីវិតបុគ្គលលំឯងទីបំផុត គឺថាទៅកេងប្រវាញ់ទៅឆក់ទៅខ្លងទៅបោកប្រាស់គេនឹងឈ្មោះថាបុគ្គលនឹងមិនបានស្រឡាញ់ខ្លួនទេមិនស្គាល់ប្រមាណខ្លួនទេ គឺមិនស្គាល់ប្រមាណខ្លួននឹងយ៉ាងម៉េចមិនដឹងបនរបស់ខ្លួនទេគេហៅថាកម្រិតបនរបស់ខ្លួនណាមិនស្គាល់ប្រមាណបនរបស់ខ្លួនម្ល៉េះហើយក៏ទៅបន្ថែមការងារដែលជាបច្ច័យនាំឲ្យបំផ្លាញខ្លួន ព្រោះជនណាសម្លាប់គេសម្លាប់សត្វដតីបៀតបៀនសត្វដតីហើយទៅចង់បានទេដល់ពេលស្លាប់ទៅពុទ្ធជាម្ចាស់លោកបានសម្ដែងថានឹងទៅកើតនៅក្នុងនរកប្រេតអសុរកាយដេរិឆាននោះទៅកើតឯនោះដល់បើសិនជាកើតជាមនុស្សមនុស្សនឹងឈឺច្រើនហើយអាយុខ្លី នៅឈឺច្រើនណាអាយុខ្លីវាទៅជាបៀតបៀនខ្លួនឯងវិញតានេះមិនមែនឈ្មោះថាជាបុគ្គលស្រឡាញ់ខ្លួនទេជនណាប្រព្រឹត្តធ្វើចោរកម្មលួចឆក់បាញ់សម្លាប់យកប្រសម្បត្តិគេធ្វើជាសម្បត្តិរបស់ខ្លួនជននេះស្លាប់ទៅទៅកើតនៅក្នុងនរកប្រែតអសូរកាយដេរឆាន បើសិនជាកើតចំណុះដោយសារអំណាចនៃការលួចឆក់នេះកើតឡើងគឺកើតឡើងក្រប្រតិបត្តិក្រហ្មងគ្មានណារកស៊ីអីចេះតែមិនបានចេះតែបងខាតចេះតែបាត់បង់បើធ្វើអីចេះបើធ្វើណាទៅការងារណាទៅទឹកទឹកចំនួនយកអស់ លិចទូកលិចកណូតលិចកប៉ាល់ពីដៀកកលកដោកាត់គេរឹបអូសគេឆក់គេបំផ្លាញអត់មានកើតទេដូច្នេះឈ្មោះថាមិនស្រឡាញ់ខ្លួនទេណែមិនស្គាល់ប្រមាណខ្លួនណាអំពើដែលខ្លួនធ្វើនោះមកទៅជាបំផ្លាញខ្លួនឯងទៅវិញចឹងមិនស្គាល់ប្រមាណខ្លួនមានភរិយាហើយទៅចាប់រំលោភដល់ពុនកូនជនដតីទៀត ធ្វើនៅអំពើបាបកម្មយ៉ាងច្រើនដល់ពេលអស់អាយុសង្ខារអំពីនេះទៅស្លាប់ទៅទៅកើតនៅនរកប្រេតអសុរកាយដេរខៈទៅកើតនៅក្នុងនរកប្រេតអសុរកាយដេរខៈបើសិនជាបានកើតជាមនុស្សមនុស្សនឹងគេហៅមនុស្សផ្ទើយអត់មានលិនទេមិនមែនស្រីមិនមែនប្រុសអញ្ចឹងបណ្ឌកៈផ្ទើយនៃចំកណ្ដាល អញ្ចឹងឈ្មោះថាស្រឡាញ់ខ្លួនយ៉ាងម៉េចទៅអោះអញ្ចឹងឈ្មោះថាបុគ្គលហ្នឹង មិន ស្រឡាញ់ខ្លួនទេមិនស្គាល់ប្រមាណនៃខ្លួនបុគ្គលណានិយាយកុហកបុគ្គលហ្នឹងស្លាប់ទៅទៅកើតនៅក្នុងនរកប្រែនអសុរកាយបេរិឆាដែលកើតជាមនុស្សមនុស្សនឹងលបលតែគេបង្កាច់ណែនិយាយទៅគេបង្កាច់ខូចអស់ ពេលនាំពាក្យខ្លួនយើងទៅនិយាយបំផ្លត់បង្ខូចបង្កាច់ប្រះចាកនៅភាពដើមនេះទេតអំណាចនៃការនិយាយកុហកនឹងកម្មពីវរិយនឹងអញ្ចឹងជនណាហូបទឹកស្រវឹងមិនមែនឈ្មោះថាជាអ្នកស្រឡាញ់ខ្លួនទេជននេះជាអ្នកមិនស្គាល់ប្រមាណនៃខ្លួនចំណាយប្រាក់លុយកាក់ទិញសូរាផឹក ផឹកលុយខ្លួនឯងក៏ដោយឬក៏លុយចំណាក៏ដោយឲ្យតែផឹកស្រាផឹកឲ្យច្រើនទៅរលត់ទៅពេកដាច់ស្លអស់នៅក្នុងបច្ចុប្បន្នស្លាប់ទៅ ទៅកើតនៅក្នុងនរកព្រែតអសុរកាយទេរឆាដល់កើតជាមនុស្សនៅក្នុងសង្សារវដ្តមនុស្សនោះគឺជាមនុស្សខ្វះខាតហើយវិកលចរិតនេះតែជាឈួតទៅ ទៅជាវង្វេងរំស្រៀងព្រៃប្រាស់ហ្នឹងដូចនេះសំឡប់សត្វក្តីលួយគេក្តីប្រព្រឹត្តខុសនឹងកាមក្តីភូតផលកុហកក្តីសត្វទឹកស្វឹងក្តីទាំង5នេះជាហេតុនាំឲ្យកើតនៅក្នុងអបាយហើយជាទុកជាទុះក្នុងបច្ចុប្បន្នអាស្រ័យនឹងអី គឺអាស្រ័យនឹងបុគ្គលនឹងមិនស្គាល់ប្រមាណនៃខ្លួនមិនមានសតិមិនមានសម្បជញ្ញៈមិនមានសេចក្តីដឹងខ្លួនមិនស្គាល់ប្រមាណនៃខ្លួនមិនស្គាល់បុណ្យរបស់ខ្លួនឥឡូវសូមលើកនិទានបន្តិចចុះនិយាយអំពីស្ដេចនៅក្នុងបឋមក្សត្រមានស្ដេចមួយហៅមន្តធាតោស្ដេចមន្តធាតោ ដាច់នេះអាយុវែងណាស់ក្រំតែនៅកុមារភាពនឹងរាប់ម៉ឺនឆ្នាំបានជាឧបរាជក៏រាប់ម៉ឺនឆ្នាំទៅទៀតដល់សើរាជជាស្ដេចក៏រាប់ម៉ឺនឆ្នាំដល់រាប់ម៉ឺនឆ្នាំអញ្ចឹងទៅមិនចេះឆ្អែតនឹងថៅចាមរបស់មនុស្សមិនចេះឆ្អែតទេបង្ស័ករហូតដល់ស្ដេច ដែលមានអំណាចមានរិទ្ធប៉ុណ្ណឹងមិនចេះស្អែតទេដល់មិនចេះស្អែតទេក៏ប្រើឧបករណ៍ជាគ្រឿងហោះក៏វាហោះវទៅដល់ឋានចាធមហារាជទៅដល់សោទេវតាឋានចាធមហារាជគ្រាន់តែកលេសធ្វើកើតសេចក្តីជ្រះថ្លាចុះពីលើបល្ល័ង្កប្រគល់នៅទ្រព្យសម្បត្តិនឹងឯងឲ្យស្ដេចមន្តជាតោសោរាជបរិភោគកាមដែលជាទឹក សោយរីកប៉ុណ្ណឹងហើយមិនឆ្អែតទៀតទោះថាមានឋានណាវិសេសជាងនឹងទៅទៀតដាច់ទេវតាថាមានឋានសាវតឹងក៏ហក់ទៅដល់ឋានសាវតឹងដោយឧបករណ៍របស់ខ្លួនទៀតទៅដល់នោះប្អិនក៏ណាឃើញដាច់មន្តធៀបទៅចុះទៅលើបលាំងទទួលរយៈហើយចែកឋានសាវតឹងពុះទី2នេះពុះទី2មក ពុះជាពីរហើយចែកស្រីស្រីទេវតាពកដានគរម្នាក់ស្វាយដល់ដាច់មន្តជាតោឲ្យសើរីមកជាហ៊ានខានតាវតឹងខ្លួនឯងមកជាហ៊ានខានតាវតឹងចែកចឹងណាដើម្បីឲ្យដាច់នឹងលោកបំពេញនៅករណីយកិច្ចផ្នែកខាងបរិភោគកម្មគុណគិតទៅស្ដាច់នឹងបរិភោគកម្មគុណ អស់ព្រោះនៅប្រអិនអស់អាយុរហូតដល់36ប្រអិននោះដំណរប្រអិនដាច់នឹងមិនទាន់អស់អាយុផងហើយប្រអិននោះមានណាបើគិតពីអាយុឋានតាវតឹងយើងស្មើនឹង3កោ6លានឆ្នាំស្លាប់កើតស្លាប់កើតប្រអិននឹងរອບដំណរដល់ប្រអិនចន់ក្រោយដាច់មន់ជាតោទៅអីឯង ដូចសោរីបរិភោគកម្មគុណមិនចេះឆ្អែតសោះអញ្ចឹងគិតស្លាប់ប្រអិនចោលណាហើយសោរីម្នាក់ឯងនៅខាងសាវតិនមកនេះដាច់មន់ទៀតតោមិនស្គាល់ប្រមាណនៃខ្លួនអត់ស្គាល់ណាអត់ស្គាល់ថាប្រមាណខ្លួននឹងត្រូវតយបនប៉ុណ្ណាអត់ម្ល៉េះហើយហ៊ានគិតសម្លាប់ប្រអិនចោល ក៏នឹកគិតសម្លាប់ប្អិនស្រាប់តែបាត់ពីឋានសវតឹងធ្លាក់ពាកមកសួនច្បារថាមនុស្សវិញធ្លាក់ពាកមកហ្មងបោះគួយទៅលើមកមិននៅសួនច្បារទេមកពេញគាត់នឹកគិតសម្លាប់ប្អិនមកហ្មងចៅចៅទាំងអស់មកជួបជុំគ្នាដើម្បីមកទទួលយកមន្តធាតូចចូលទៅក្នុងនគរវិញបានមន្តធាតូបរិជាប្រតាអោ ដល់អ្នកទាំងអស់ទេទីបំផុតនៃតណ្ហា គ្មានទេទីបំផុតនៃតណ្ហាគ្មានទេកម្រិតនៃការចង់មានចង់បាននឹងគឺមិនចេះចាប់តទៅសោះបាននិយាយរាប់ប្រៅអំពីរឿងខ្លួនចប់ឡើងកណាក៏អស់អាយុអំពីនឹងបាត់ទៅអស់អាយុពេលនោះមកនេះសាធជនទាំងឡាយ ដាច់មន់ធាតតូចដោយសារចង់បានពេកដោយសារលោភលន់ពេកដល់ពេលបំផុតត្រូវអស់អាយុអស់បុណ្យដោយសារអំណាចគំនិតដែលគិតសម្រាប់ប្រអិនចោលអញ្ចឹងឈ្មោះថាបុគ្គលនេះរលត់សតិនិងសម្បជញ្ញៈរលត់សតិបញ្ញានិងស្គាល់ប្រមាណនៃខ្លួនចុះបុគ្គលរស់នៅយ៉ាងម៉េចដែលស្គាល់ប្រមាណនៃខ្លួន គឺថាបកគលម្នាក់ម្នាក់សត្វម្នាក់ម្នាក់កើតឡើងទៅតាមអំណាចនៃកម្មចាស់ដែលកុសលកម្មតតែងសាធុជនឲ្យបានកើតជាមនុស្សហើយព្រះអង្គឲ្យបានបួសដូនជីទាំងអស់លោកតាជីលោកយាយលោកតាទាំងអស់គ្នានិងពុទ្ធបរិស័ទទូទៅទាំងអស់ដែលបានកើតក្នុងជាតិជាមនុស្សនេះដោយសារអំណាចនៃកុសលធម៌ ដែលសារអំណាចនៃបុណ្យបុណ្យកើតឡើងបុណ្យផ្សេងគ្នាមានបុណ្យតិចបុណ្យមធ្យមមានបុណ្យច្រើនខ្លះក៏កើតក្នុងតកូលជាស្ដេចខ្លះក៏កើតក្នុងតកូលជាមន្ត្រីខ្លះក៏កើតក្នុងតកូលអ្នកធ្វើស្រែកំសាខ្លះក៏កើតក្នុងតកូលអ្នកសុំទានគេណែវាខុសគ្នាអញ្ចឹងអា អត់ត្រូវនេះទេគឺការងារផ្សេងគ្នារបបផ្សេងគ្នារស់នៅផ្សេងគ្នានៅក្នុងសង្គមមនុស្សនេះខ្លះកើតឡើងរូបល្អខ្លះកើតឡើងរូបអាក្រក់ខ្លះកើតឡើងល្អឆើតខ្លះកើតឡើងជាស្ត្រីខ្លះកើតឡើងជាបរោះខ្លះកើតឡើងខ្ពស់ពេកខ្លះកើតឡើងទាបកតញ្ញពេក ខ្លះកាឡើងធំកទីងទីងពេកខ្លះកាឡើងស្គមកតើតើយកផ្សេងគ្នាអត់ត្រូវគ្នាខ្លះកាឡើងភ្នែកធំធំខ្លះកាឡើងភ្នែកទូទូខ្លះលឹករជាស្រក់ឡើងស្រាវទៅលើខ្លះប្រជ្រះដូចត្រូវខ្យល់បង់តបង់បោះខ្លះមានថ្មិញច្រើនខ្លះមានថ្មិញតិច ខ្លះមាត់តូចខ្លះមាត់ធំខ្លះមាត់ខោចខ្លះមាត់ធ្លាក់ខ្លះដើរទៅអែនអនលែនលយទុនទុនខ្លះដើរទៅស្កើតស្កើតអស់គ្នាតោះគាត់តែកើតឡើងនឹងគឺប្រដាប់ប្រដាប្រមាណខុសគ្នារបស់នឹងរាងកាយយើងចាប់តែចង់សតបាតជើងស្រាប់តែផ្សេងគ្នាអំពីកំណើតមក នឹងបើយើងយកអំពីរូបរាងកាយខ្លះកើតឡើងមានអំណោយទៀតណាស់គេចង់ធ្វើបន់គេរាប់អានមានមិត្តមានភ័ក្រខ្លះកើតឡើងគ្មានអាណាហៅម្នាក់ទៅតាណាឆ្កែទៅពិភពទៅទៀតវាផ្សេងគ្នាវាខុសគ្នាដោយខ្នាត ខ្លះកើតឡើងមានប្រាជ្ញាខ្លះកើតឡើងអត់ប្រាជ្ញាដោយពេលហ្នឹងអញ្ចឹងណាអង្គលោកយាយលោកតាយិនជាមួយគ្នាហ្នឹងណាខ្លះដាប់បានខ្លះដាប់មិនបានខ្លះយល់ច្រើនខ្លះយល់តិចខ្លះប្រំបាត់កើតខ្លះលះខ្លះយឺតទៅតាមវាសនាដូចយើងខឹងអាណាហ្នឹងណាខឹងនឹងខ្លួនឯងឬក៏ខឹងនឹងលោកគ្រូ មកខឹងលោកគ្រូក៏ខឹងដោយចោះបណ្ណាណិតដល់កុំខឹងពេកនេះព្រោះទេសនានឹងគ្មានទៅលោកទេសនាស្ងាត់ស្ងាត់ទេទេសចែកទាំងអស់គ្នាហើយខឹងខ្លួនឯងខឹងធ្វើអីបើខ្លួនឯងបានមកប៉ុណ្ណឹងពីកំណើតមកដូច្នេះយើងត្រូវជឿទៅលើកម្មហើយនឹងផលតែជឿវិញណាជឿទៅលើកម្មហើយនឹងផលព្រោះកម្មចែកសត្វ ព្រះសំដែងចេះសំដែងថាបុគ្គលណាមួយកាន់សិលត្រឹមត្រូវកើតឡើងសិលជប់កាន់សិលពីក្មេងទៅយ៉ាងថោកណាស់ក៏បានជាប់សិល5ដែរសិល5ធំណាស់គេហៅដើមធរកាន់សិលអ្នកនឹងកើតនៅក្នុងលោកពេលណាក៏ដោយអាយុក៏វែង វណ្ណៈពណ៌សម្បុរក៏ល្អសន្តានត្រឹមធ្រាយក៏សមរម្យរូបល្អពណ៌ល្អសន្តានល្អអាយុវែងមិនឈឺច្រើននេះនឹងនឹងរាងកាយដែលកើតឡើងដែលសំសំមកពីគេធ្វើសិលណាធ្វើសិលឲ្យបរិសុទ្ធដែលស្អាតស្អាតនោះ វាហៅរូបកាយស្អាតរាងស្អាតសម្បល់ស្អាតដៃជើងសុនសុនសំរុំកដៃកំពួនដៃកំពួនជើងដងខ្លួនកបុកវត្តមើលទៅឃើញសំនឹងគេធ្វើសិលគេធ្វើសិលបរិសុទ្ធណាស់ហើយគេទៅសិលបរិសុទ្ធមួយម៉ាត់នេះអាស្រ័យនឹងអី អាស្រ័យនឹងការរសាចិត្តនេះនឹងចាំអាម៉ាត់ហ្នឹងហ្មងណាសិលស្អាតអាស្រ័យនឹងការរសាចិត្តរសាចិត្តនឹងយ៉ាងម៉េចឲ្យបរិសុទ្ធកុំឲ្យកើតលោភៈទោសៈមោហៈតែកើតលោភៈទោសៈមោហៈនាំឲ្យដាច់សិលឡើងអញ្ចឹងរកទីតាមមានតាមបានតាមកម្លាំងប្រាជ្ញាតាមបុណ្យវាសនានៃខ្លួនទៅ កុំឲ្យលោកលុនរហូតដល់ដាច់សិលនោះណារសាចិត្តអញ្ចឹងហើយកុំខឹងទេកុំខឹងខ្លួនឯងកុំខឹងជនដតីកុំខឹងនឹងជនណាយើងអត់ស្មុតបើយើងចង់ខឹងទុកផ្លែព្រោះខឹងបានទេឲ្យតែផ្លិចខឹងផ្លែតាំងចិត្តតែអញឈប់ខឹងហើយ អៀនហើយឲ្យតែជួបទៀតខឹងទៀតតាំងចិត្តទៅឈប់ខឹងហើយឲ្យតែជួបអារម្មណ៍ខឹងទៀតថាម៉េចបានអញ្ចឹងព្រោះហេតុបច្ច័យអញ្ចឹងយើងរៀនទុកចិត្តយើងណាយើងចាំបានគេឲ្យមានសតិចម្រើនសតិនេះដើម្បីទុកនៅកិលេសហ្នឹងកុំឲ្យកើតព្រោះខឹងមកយើងរលត់សតិណា ទុកចិត្តកុំឲ្យខឹកដោយព្រះអិនលោកសមាទានថាបើសិនជាយើងព្រះអិនខឹងមិននិយាយទៅកាន់បរិស័ទទេនេះព្រះអិនចឹងបើខឹងមកគឺលោកមិននិយាយហ្មងលោកបន្តបងខំចោតអស់ចាប់ចម្រើនមេត្តាមានចិត្តស្រស់ស្រាយចញឹមញញែមបានលោកពោទៅកាន់បរិស័ទនេះមានមានអត់ណាសំខាន់ណា ហើយបើបើខឹងច្រើនយើងបន្ថយបន្តិចបន្តិចទៅកាត់បន្ថយខឹងនឹងបន្តិចបន្តិចបន្តិចបន្តិចយូរយូរទៅចំលាប់លែងខឹងនេះរសាចិត្តកុំឲ្យខឹងហើយរសាចិត្តកុំឲ្យជាប់ចំពាក់អញរបស់អញអញរបស់អញត្រូវធ្វើទឹកធ្វើទឹកក្នុងចិត្តថារបស់ទាំងអស់ក្នុងលោក ទាំងខ្លួនអាត្មាអញនេះក្តីរបស់ជនណាដតីក្តីតែតែកើតឡើងវិនិច្ឆ័យទៅវិញជាធម្មតានឹងទុកចិត្តទុកចិត្តឲ្យជាប់អញ្ចឹងបានសិលនឹងស្អាតកាន់សិលនឹងអញ្ចឹងបានការរក្សាសិលគឺត្រូវទុកចិត្តត្រូវរក្សាចិត្តនឹងបានរូបល្អហើយបានអាយុវែងបានពណ៌សម្បុរល្អមិនទៅឈឺ ហើយកុំទៅបន្ទោសមកអ្នកតាព្រាយបីសាយណាមកមកធ្វើនោះអត់ទេគ្មានណាមកធ្វើទេគឺកម្មនឹងមកធ្វើដែរអ្នកធ្វើទៀនច្រើនអ្នកនឹងស្លាប់នៅកើតក្នុងកកោជាអ្នកបរិបោដោយសម្បត្តិបរិបោដោយសម្បត្តិនឹងធ្វើទៀនច្រើនណាបរិបោដោយសម្បត្តិ ធ្វើទានហ្នឹងគឺយើងលះបង់មានពពកមានស្បង់ស្បៃក្រៃពីវអាហារបិណ្ឌបាតសេនាសនៈទីដេកទីអង្គុយធ្វើតិចៈធ្វើបន់អើធ្វើបត់ធ្វើតក់តក់ទៅមានប្រមាណធ្វើប៉ុណ្ណឹងមាន100ធ្វើ100មាន1រៀលធ្វើ1រៀលប៉ុន្តែឥឡូវគេមិនចាយ1រៀលផងមាន1000ធ្វើ1000មាន500ធ្វើ500មានបាយមួយចានធ្វើបាយមួយចានប៉ុន្តែមានតែមួយចានហ្នឹងចែក មកចុងចានទៅខុសខ្លះចេះតែធ្វើទៅអត់ទៅជួបបន់ចេះធ្វើទៅធ្វើច្រើនទៅព្រោះព្រះសម្ដែងថាបន់នោះលោកព្រាបបាននឹងទឹកភ្លៀងនៅទឹកភ្លៀងដែលអាស្រ័យអមទឹកដែលគេយកទៅដាក់ចោលនៅកណ្ដាលវាងឲ្យចំហមវត្តហើយទឹកនឹងធ្លាក់តក់តក់តក់តក់តក់តក់តក់តក់តក់ណាវាមក បើកងមួយចំហយូរយូរពេញមកអងយ៉ាងណាវិញបននឹងយើងលុយតិចយើងចិត្តតែសំទៅចេះតែចូលទៅចេះតែធ្វើទៅសូម្បីតែកម្លាំងកាយយើងអត់មានលុយមានកាយទេមានតែកម្លាំងកាយកម្លាំងចិត្តនឹងទៅជួយចាត់តែងដំឆ្លលៀងចាងលៀងតេងលៀងប៉ាំងប្រាកន្ទិលបំរើភៀវដូចជាពេលនឹងចឹងពុទ្ធបរិស័ទ ដែលលះបង់ពេលវេលាយកកម្លាំងកាយមកបំរើប្រសងលោកយាយលោកតាធ្វើធរហ្នឹងហ្នឹងក៏សុទ្ធតែជាទួកុសលទាំងអស់នឹងសុទ្ធតែជាទួកុសលទាំងអស់ជាបច្ច័យនៅមិនបានគ្រប់សមត្ថទៅក្នុងអនាគតជាតិនឹងបនទេហើយអ្នកមានប្រាជ្ញាច្រើនអ្នកនឹងមកអំពីប្រើកំណត់ច្រើនកំណត់ក្នុងការស្ដាប់កំណត់ក្នុងការគិតនិងកំណត់ក្នុងការចម្រើនធម៌ គិតស្ដាប់ចម្រើនធម៌ស្ដាប់ច្រើនមានប្រាជ្ញាច្រើនគិតច្រើនមានប្រាជ្ញាច្រើនចម្រើនភាវនាច្រើនមានប្រាជ្ញាច្រើនដូចពេលនេះគិតផងស្ដាប់ផងចម្រើនផងបានកុសលធម៌ជាគ្រឿងប្រដាប់សម្រាប់ប្រតែងនៅប្រាជ្ញាក្នុងអនាគតឲ្យកើតឡើងខ្លាំងក្លាណា វាថាប្រាជ្ញាខុសគ្នាក្នុងលោកីខ្លះប្រាជ្ញារស់នៅ ត្រឹមបញ្ចឹងជីវិតក្នុងផ្ទះមួយខ្លះដោះស្រាយរហូតដល់នគរដល់ខេត្តដីខ្លះមានប្រាជ្ញាដោះរហូតដល់ពិភពលោកបើព្រះជាម្ចាស់ដោះមានប្រាជ្ញាដោះដល់មនុស្សលោកនិងទេវលោកទៅទៀតអញ្ចឹងមានប្រពុតទេដែល មានប្រាជ្ញាដោះស្រាយបញ្ហាមនុស្សលោកទេវលោក ដែលនៅក្នុងលោកនេះមនុស្សយើងធម្មតាដោះស្រាយបានតែមនុស្សដោយសង្គមតូចតូចផ្នែកតូចតូចប្រទេសនីមួយមួយប្រាជ្ញាកើតអំពីការសន្សំដោយការស្ដាប់ការគិតនិងការចម្រើនហើយក្នុងបច្ចុប្បន្នដែលយើងកើតឡើងក្នុងពេលនេះការឡើងទៀនសាច់ពីចិត្តមុនសិលសាច់ប្រាជ្ញាសាច់អញ្ចឹងការឡើងមកមិនទៅមានប្រសមត្ថត្រង់ កើតគឺច្រើនទៀតផងរូបមិនស្អាតហើយរៀនមិនទៅចាំគិតមិនទៅយល់ដឹកនាំគេមិនកើតនឹងសម្រាប់បនយាងពីអតីតជាតិមកបតៃដូច្នេះត្រូវសន្សំក្នុងជាតិនេះច្រើនទៅដើម្បីទៅអនាគតជាតិសំទានសំសិលសំភាវនានៅក្នុងចិត្តនេះបានច្រើនតក់តក់តក់តក់ទៅ ថែមហើយថែមទៀតបនកើតវិធានខ្លះបនកើតវិសិលខ្លះបនកើតពីភាវនាខ្លះចេះតែចម្រើនចម្រើនទៅយូរយូរនឹងបានទៅជាបុគ្គលអ្នកកើតក្នុងចិត្តណាមួយរូបក៏ល្អគ្រប់ប្រដាប់ប្រដាមានប្រាជ្ញាក៏ខ្លាំងស្រស់សម្បត្តិក៏មិនទេខ្វះនេះនឹងនឹងនៅពេលខាងក្រោយទៀតអញ្ចឹងយើងត្រូវស្គាល់ប្រមាណខ្លួនយើងណាយើងត្រូវស្គាល់ប្រមាណខ្លួនយើង កុំខឹងខ្លួនឯងកុំក្តៅក្រហាយខ្លួនឯងកុំមួម៉ៅខ្លួនឯងកុំជេរខ្លួនឯងកុំជះកាភ្លៀងខ្លួនឯងកុំមួលិខិខ្លួនឯងកុំតូចចិត្តខ្លួនឯងត្រូវធ្វើចិត្តឲ្យស្មើស្មើនឹកឃើញល្អស្មើ មកពីអតីតជាតិទៀនខ្សោយបានឲ្យកើតចិត្តនឹងអត់លុយទៅបានអត់ស៊ីទៅមានបើតលក់ចេទៀនទៅដាច់បើទៅធ្វើការងាររត់ឲ្យតែខែទេ3 4ម៉ឺនកាយអីទៅ5ម៉ឺនកាយអីតិចមួយអត់ស៊ីអីក៏វាមិនបាន ហើយគេក៏មិនយកមកឲ្យទៀតកំពើចាស់បនយើងមកទេពីអតីតជាតិមកធ្វើទានសាច់បានមានសសម្បត្តិសាច់ធ្វើសល់សាច់ធ្វើបញ្ញាសាច់ទានសល់ភាវនាសាច់ទៅបានជាតិនេះកើតឡើងស្វះអស់ទ្រព្យសម្បត្តិក៏មិនទៅសម្បូរលុយក៏មិនទៅមាន ចង់ធ្វើអីក៏មិនទៅកើតរូបក៏មិនទៅហំកើតក្នុងសកលជាការមេដាបេដាជាមួយខារថេបងប្អូនទៅត្រូវគ្នាចេះទទួលគ្នាខ្លះទៅឆ្វេងខ្លះទៅស្ដាំខ្លះទៅលឺខ្លះទៅក្រោមអញ្ចឹងកំពើចិត្តអីកំពើចិត្តនឹងវាស្នាគិតអ៊ីចេះគិតថាអត់គិតទៅរឿងនេះចិត្ត ប៉ុណ្ណេះបានប៉ុណ្ណេះសំឲ្យពោះប៉ុណ្ណឹងលេខ1ហើយលោកយាយលោកតាបច្ចៈណាគ្រប់អង្គអាត្មាសូមសរសើរនឹងបានកើតប៉ុណ្ណឹង